សំលេងរីករាយគូមានលាយឲ្យលឺខ្លាំងតុងបាយនៅក្នុងផ្ទះគួជាតុងផ្ដល់ភាពកក់ក្ដៅទ្វាបងអួចបិទចិត្តមិនសុំឲ្យសំលេងចេញក្រៅសំលេងភាពសោកសៅ មិនសុំឲ្យអ្នកក្រៅស្ដាប់នឿសំ ក្តីសុខដ៏តិចតួចបើខ្ញុំលួចតើខំច្បាប់អត់ព្រោះតែខ្ញុំនឿយហត់ខ្សត់ក្តីសុខពីមនុស្សក្នុងផ្ទះគ្មានអ្នកណាព្រមចាញ់មានតែអ្នកមានអ្នកចង់ឈ្នះមានអារម្មណ៍ស្អប់ផ្ទះហត់នឿយនឹងខ្ញុំ ខ្ញុំខ្លោចទាំងខ្លោចឡើងចង់លើកដៃសំពះ Destroy the turret ហើយនឹងមកបាយមកទឹកអត់ញ៉ាំបាយទេអ្នកអ្នកគិតតែចុចទូរស័ព្ទផុតតិចតិចកុំបីតែក្មេងក៏គិតតែចុចតិចដែរណាកាន់តែចាស់កាន់តែចិត្តច្រើនងក់ច្រើនជាងក្នុងសាខ្ញុំទៀតណាបើបើនិយាយឆ្លើយដាក់ម៉ាក់ទៅយើងជាម៉ែនៅនោះឆ្លោះគ្នាប៉ុណ្ណឹងហើយចុះកុំរំឲ្យយើងស្លាប់គ្នានោះមិនងាប់គ្នាកាត់គ្នាងាប់អស់ហើយគេម៉ាក់ណា សុំឡើងទៅសាលាហើយមានម៉ែទៅធ្វើមហូបឲ្យស៊ីសុកសុកហើយម្នាក់ម្នាក់មើលមិនឃើញទេចាំមើលតែយើងស្លាប់បាត់បាត់ពួកឯងដឹងមើលជួយទៅអោចៅកុំធ្វើដូចម៉ាក់ប៉ាឯងណាមិនដែលមានយាយក្នុងចិត្តទេបងឯងកាន់ជើងប្តីមួយថ្ងៃគាត់ធ្វើអីក៏ល្អបើបងបាក់ពីក៏បាញ់ឲ្យយូរយូរទៅបងប្អូនកោណាមិនស្មារប្តីនៅនៅក្រៅផងទេបាទមកពីបងប្អូនទើបខ្ញុំចូលយកលុយហ្មងទៅបើអ្នកផ្សេងក៏ខ្ញុំមិនយកដែរនោះគេថាខ្ញុំចោលនឹងទូទាំងធំយ៉ាងណាថ្លៃប៉ុណ្ណា អំពៅមកគោះទ្វារទាំងយប់ហ្នឹងចំមែនទេបើគ្មានការខ្ញុំមិនមករត់ទេធ្វើរកទ្វារដូចខ្លាចដីដឹងគាត់នឹងមកនិយាយជាមួយបងអូនសោះដែលយើងអូសដៃឯងមកនេះមកពីក្មួយឯងដេកលក់មិនយើងខ្លាចបងថ្លៃឯងនេះខ្ញុំយកលុយចាប់ឲ្យមកលុយឯងមកយកធ្វើស្អីទៀតហីឯងគិតថាយើងជប់លុយបានមែនទេតើមកសុំគ្រប់ពេលបែបនេះមកពីអញ្ចឹងហើយទៅញ៉ាំចង់សុំណា សុំម្ដងណារហូតរហូតអត់ចេះធុញទេបើមិនឲ្យបាច់ឲ្យទេនៅខ្លាចចេះប្តីទៅប្អូនចោលអញ្ចឹងបើយើងទៅឯងចោលណាមិនចាំឯងដល់ធំប៉ុណ្នេះទេនិយាយអីឲ្យចេះខ្លាចចិត្តយើងច្បងខ្លះផងជុំនិយាយច្រើនណាធុញចាំឲ្យលុយមកឬក៏ចង់ឲ្យក៏បានដែរពេលឲ្យខ្ញុំធ្វើអីលើម៉ូតូបងកុំម៉ូតូនេះឯងចង់គម្រាមយើងមែនទេបើបានគម្រាមទេគ្រាន់តែប្រាប់ទុកមុន ខ្ញុំក៏ធុញថប់ដែរដែលមកត្រូវមកសុំលុយបងនេះហើយត្រូវមកមើលទឹកមុខដីបងទៀតនេះឯងយកប្រហែលហើយយកទៅធ្វើស្អីបើក្រៅហឹងហ៊ានយើងមិនឲ្យឯងចាយប្តីប្តានំតែធ្លាប់ដឹងហើយចាប់ឲ្យលុយ10ម៉ឺននោះស្អីគេ10ម៉ឺនឯងចង់យកទៅធ្វើស្អីឯង10ម៉ឺនសោះកុំធ្វើដូចធំដុំពេកមិត្តភក្តិខ្ញុំចាយម្ដង20ម៉ឺនគេថាអីផង ហើយបងប្តីបងក៏មានការងារល្អល្អដែរឲ្យលុយបងប៉ុណ្ណឹងអត់បានមែនដែលឯងយកជីវិតខ្លួនឯងទៅប្រៀបជិនគេណាតែឯងជាអ្នកណាលុយដែលយើងរបស់ថ្លែងរោនេះគឺត្រូវបាញ់ចែកចំណែកក្នុងផ្ទះកុំជួយចិត្តគិតស្អីងាយងាយពេកបាត់ឲ្យទេខ្ញុំធ្វើតាមវិធីចាស់ណាចាំហ្នឹងចាំយើងទៅយកមកឲ្យ បើយើងដឹងតែអញយកលុយទៅធ្វើអីផ្សេងហើយមិនមែនយកទៅរៀនអញមានបញ្ហាជាមួយយើងមិនខាននេះហើយហាមលុយសុំលុយបងថ្លៃអញទៀតណាឲ្យចេះខ្មាស់បងថ្លៃផងលុយមិនស្រួលហើយនិយាយចុះនិយាយឡើងខ្លាចចិត្តប្តីដែរខ្ញុំដឹងហើយខ្ញុំអត់សុំទេឲ្យលុយដល់100,000មកចាំហ្នឹងឯងចាំយើងទៅយកឲ្យបងស្រីយ៉ាងណាកុំចោលបងណា មួយរយៈហ្នឹងរឿងកូនចៅមិនដែរបងសនរឿងកូនចៅវាមិនអីទេតែមួយរយៈហ្នឹងរៀងទៅចុះសំរងគ្នាបន្តិចពិបាកអាធម្មតាទេបងអើយរស់នៅជុំគ្នាវាតែតែជួបប្រកែកគ្នាអញ្ចឹងហើយតែទោះជាយ៉ាងណាក៏ជាគ្រួសាររបស់យើងដែរមែនទេបងដោយតែកូនចៅខ្ញុំណែជនកាលតែជួបប្រកែកគ្នា តែដល់តែគេទៅធ្វើការបាត់ទៅខ្ញុំនឹកគេដែរណាត្រូវហើយចានក្នុងរាវគង់តែអណ្ដំចុះតម្រាំបំមនុស្សមានអារម្មណ៍មានចិត្តរស់នៅជាមួយគ្នាត្រូវតែមានរឿងអន់ចិត្តអញ្ចឹងហើយអ៊ូខ្ញុំសរសើរកូនប្រសាមិនសនឯងណាអត់ស្អីជិះមាត់ជិះកអីទេប៉ុន្តែតាណាមកណាគេស្រឡាញ់ច្រើនហើយកូនស្រីធំរបស់បងវិញណាកាយធ្វើការអញ្ចឹងបានប្តីប្រពន្ធគេរស់ស៊ីឆាប់ឡើងណា អារឿងកូនភាសាខ្ញុំមិនសូវចេះមាត់កវាជារឿងមួយទៅហើយតែគេជាមនុស្សបែបហ្នឹងចឹងបានជាមួយថ្ងៃមួយថ្ងៃមិនដឹងថាគេគិតស្អីខ្លះជួនកាលកូនភាសាខ្ញុំគេអត់និយាយជាមួយខ្ញុំក៏មានដែរពេលខ្លះខ្ញុំក៏ខឹងកូនភាសាដែរអាចនិយាយច្រើនឆុងឆាំងស្រួលដល់ចិត្តមែនទេថាអញ្ចឹងក៏បានកូនភាសាយើងមានចរិតខុសខុសគ្នាតែកូនភាសាខ្ញុំវិញនិយាយច្រើនធ្វើឲ្យយើងសើចរហូត បងឯងមានដឹងទេប្រហែលថ្ងៃមុនណាគេនាំខ្ញុំទៅផ្សារហើយគេទិញខោអាវទិញខ្សែកឲ្យខ្ញុំ ហើយគេថាអាទិត្យក្រោយគេនាំពួកខ្ញុំទៅដើរលេងទៀតហឹមគិតទៅណោះគេសំឡាងណាកូនខ្ញុំឲ្យរបស់របរដូចគ្នាតែគេមិនដែលនាំខ្ញុំដើរលេងម្ដងណាទេពូម្នាក់ម្នាក់រវល់តែរឿងរលុយហ្នឹង ទោះជារវល់រលុយយ៉ាងណាក៏ដោយបង ត្រូវតែដើរលេងខ្លះទៅយើងរលុយមកយើងចាយខ្លះយើងទុកខ្លះទៅហើយយើងដើរសុបាយខ្លះទៅបើគិតតែធ្វើការមិនដើរលេងខ្លះមិនកើតទេបងនេះមនុស្សណាមិនមែន ជាគ្រឿងយន្តទេចាំមើលឲ្យកូននាំដើរលេងដែរហើយព្រោះតាំងពីសេះធំពីផ្ការមកដល់ជាយូរឆ្នាំដែរហើយមិនដែលដើរលេងជុំគ្នាផង យើងនិយាយអញ្ចឹងអាឡែតែនិយាយគ្នាអញ្ចឹងប្រញាប់ទៅកូនចៅចាស់ដល់ហូបមករម្មណ៍ល្អណាស់នៅសៃធំថ្ងៃនេះសូចផ្កាមកអើពើស្រួយវាមិនស្រួយទេ ទើបខ្ញុំមកធ្វើខ្លួនឯងអាបើវាជាប់រៀនបើឯងមិនចង់ធ្វើចាំមកធ្វើក៏បានរឿងណាដែលខ្ញុំធ្វើបានគឺខ្ញុំធ្វើបើចាំពឹងពាក់អ្នកណាទេឈប់និយាយរឿងអាបើមកនិយាយពីរឿងយើងវិញមករយៈនេះគ្រួសារយើងមិនបាត់ទៅដើរលេងជុំគ្នាសោះថ្ងៃអាទិត្យនេះទៅជុំគ្នាម្ដងហើយ នាំបងប្អូននាំចៅទៅដើរលេងនៅខេត្តមួយថ្ងៃពីរថ្ងៃទៅហើយតើណាមិនកើតទេម៉ាក់ព្រោះថ្ងៃហៅទៅពេលដកដង្ហើមគ្មានផងរវល់រលុយផងរវល់រឿងក្នុងផ្ទះផងបាច់តាណាទេស្អីគេមិនធំយើងចាស់ចំណាស់នេះទៅហើយឯងគិតនាំយើងទៅដើរលេងខ្លះទេអ្ហ៎ឲ្យនៅតែផ្ទះមើលទឹកមុខពួកឯងនេះហ៎ យើងក៏តឹងទ្រូងដែរម៉ាក់ក៏ដឹងខ្ញុំមកវ៉ាន់សៃតូចអាពើសិទ្ធិជាប់ធ្វើការចប់រៀនឲ្យពួកខ្ញុំតណាកើតត្រូវហើយអ្នកនៅក្នុងផ្ទះនេះគេរវល់គ្រប់គ្នាមានតែយើងកចាស់យើងឯងដែលតនេគ្មានការងារធ្វើនោះម៉ាក់កុំនិយាយបែបនេះមើលពួកខ្ញុំបានខត់មិនឲ្យម៉ាក់ផ្ដាល់លេងទេ បើម៉ាក់ចង់ទៅខ្ញុំអាចជូនលុយបាន តែពួកខ្ញុំមិនមានពេលជូនម៉ាក់ទៅដោយខ្លួនឯងទេណាម៉ាក់បាច់ទេយើងទៅក៏បានកុំឲ្យ ខាត់ពេលខាត់លុយពួកឯងយើងមនុស្សចាស់នៅតែថ្ងៃកូនកូនដេញក្បាស់ចេញពីផ្ទះឯងនេះមិនហៅថាកូនពេលមានលុយមានបានគេភ្លេចទុកម៉ែអីជាសំខាន់ចឹងហើយសូសំលេងរីករាយគូមានលាយឲ្យលឺខ្លាំង ទុកបាយនៅក្នុងផ្ទះគួជាទុកផ្ដល់ភាពកក់ក្ដៅទ្វាបងអួចបងចិត្តងំគ្នាញ៉ាំទៅទោះម៉ាក់មិនសប្បាយចិត្តក៏ធ្វើដើម្បីកូនកូននឹងឲ្យទឹកចិត្តម៉ែស្អីក៏ត្រាំហាមឯម៉ាក់តនជុំគ្នាបងមានរឿងចង់និយាយតិចទុំតែធំយ៉ាងណាថ្លៃប៉ុណ្ណាមិនស្មើក្តី ទៅរួមសុងតុងគូជីឡូបាជំនួយខួរក្បាលបង្កើនការចងចាំ Bigger we care បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានពិសាកូជុលស្អីលើនេះ បោះជុលរង្វាន់ធំជាងគេរង្វាន់បើរក្សាកម្រិតនៅឆ្ងាយពីគ្នាដើម្បីសុវត្ថិភាពអ្នកនិងមនុស្សជាទីស្រឡាញ់ស្មិតាមិនត្រឹមតែបញ្ឈប់រាប៉ុន្តែថែមទាំងជួយជាបាលមូលហេតុដែលបង្កឲ្យរាទឹកបរិសុទ្ធកម្ពុជា ទឹកពិសា និងឆុងទឹកដោះគោអាយស្កូឡាបង្កើតភាពវិជ្ជានិងឈ្នះរង្វាន់ដ៏អស្ចារ្យស្មានជីវិតរស់រវើង ក៏ប្រអប់សញ្ញាក្លែងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃទូតែធំយ៉ាងណាថ្លៃប៉ុណ្ណាមិនស្មើក្តីសុខទេរួមសុខទុកគួរបងអួចបងចិត្តនាំគ្នាញ៉ាំទៅទោះម៉ាក់មិនសប្បាយចិត្តក៏ធ្វើដើម្បីកូនកូននឹងឲ្យទឹកចិត្តម៉ែស្អីក៏ត្រាំហាមទេម៉ាក់ តនជុំគ្នាបងមានរឿងចង់និយាយតិចពាក់ព័ន្ធជាមួយនឹងអាពៅសៃតូចមិនមកពាក់ព័ន្ធខ្ញុំដល់ខ្ញុំទៀតហើយបងធំខ្ញុំមានបានធ្វើស្អីណាយើងបានថាឯងធ្វើស្អីទេយើងហៅមកនិយាយរឿងរៀនពេលនេះឯងទី12ហើយចង់រៀនស្អីតទៀតបោះប្រឡងជាប់អត់តន់ដឹងទេហើយជាដីស៊ីទៀតទេដឹងបាយមិនតន់គិតឃើញរៀនស្អីទេរៀនវិស្វករតាមបងឯងទៅខ្ញុំមករៀនទេជំនាញខ្ញុំហត់ដល់ គ្មានស្អីស្រួលទេហត់តែទាំងអស់ហ្នឹងឯងអាយុប៉ុណ្ណឹងហើយនៅមិនទាន់គិតរឿងហ៊ានតទៀតឲ្យយើងហើយនឹងម៉ាក់រំពឹងស្អីកើតតម្រូវឲ្យរៀនចប់ឯងគិតដាដាទៅកុំឲ្យថាពួកបងខំឯងចំណែកសិតូចបងចង់ឲ្យឯងដូរការងារធ្វើវិញមកធ្វើកន្លែងមិត្តភ័ក្ដិបងមកបងស្គាល់គេបងអាចឲ្យគេនាំឯងចូលបាន តែខ្ញុំស្រឡាញ់ការងារនេះបងខ្ញុំមិនចង់ដូរការងារតាមបងទេខ្ញុំចង់ធ្វើការងារដោយខ្លួនឯងសង្ឃឹមតែបងនឹងយល់ណាអញចង់ធ្វើការងារនោះប្រហែលខែទៀតប្រាក់ខែក៏មិនឃើញឡើងនៅទៀតខាត់តែពេលហ្នឹងដូរកន្លែងធ្វើការទៅវាមិនល្អទេហ៎ម៉ែណៃដូរទៅនឹងបានឡើងប្រាក់ខែជាងនេះផងបងឯងគេដើមមុនគេដឹង ថាការងារណាបានលុយច្រើនតែខ្ញុំចង់ចាប់ដើមការងារដោយខ្លួនឯងណាមួយដូចខ្ញុំនិយាយអញ្ចឹងខ្ញុំស្រឡាញ់ខាងការងារនេះឯងស្រឡាញ់ស្រឡាញ់ហ៎តើឯងក៏គូគិតពីអនាគតផងធ្វើការងារណាដែលឡើងមុខតំណែងទឹកឆាប់មានបានបានហើយអូនកុំខំអូនពេក ដល់គេចូលចិត្តការងារហ្នឹងហើយស្រឡាញ់ការងារហ្នឹងឲ្យគេធ្វើសិនទៅបងមិនបាច់ជួយនិយាយខ្ញុំមិនខំពួកវាមែនតែខ្ញុំនិយាយទៅក៏ចោលពួកវាល្អដែរថុញនៅក្នុងផ្ទះមានអ្នកប្រកែកតែគ្នាហើយបងធំក៏អញ្ចឹងពួកខ្ញុំសិតតែមានអ្វីខ្លួនឯងស្រឡាញ់ឯងមិនតាមបងគ្រប់ពេលទេឯងតើដឹងស្អីទៅហ៎ បើយើងឲ្យឯងរើសជំនាញរើសការងារដល់ខ្លួនឯងមួយជីវិតនេះឯងធ្វើស្អីមិនកើតទេបើគ្មានយើងចាំជួយណាបាញ់មានបងក៏យើងអាចធ្វើការមួយនេះបានហើយកុំចេះជ្រៀតជ្រែកជីវិតអ្នកដទៃទៀតពួកខ្ញុំទាំងពីរធន់ថប់មកពីពួកឯងនិងពីប្អូនយើងបានអ្នកផ្សេងណាមកហូបមិនគេយើងមិនកាត់ដែរ ឬស្អីបើជិះគិតអារម្មណ៍បងឯងផងរាល់ថ្ងៃនេះកុំតែបានគេរកលុយឯងរៀនទេទើបឯងនេះបានលុយស៊ីចាយនោះនឹកតែរឿងលុយបើឲ្យលុយហាងទៀតកូនស្រែងដែរមិនឲ្យទេគឺសម្រាប់ចាស់កូន ស្អែកមានការងារធ្វើផងចាំម៉ាក់ទៅនិយាយជាមួយពៅឲ្យវាទៅសុំទោសសេះធំបាទណាតែម៉ាក់មិនចាំបាច់ខំពៅទេវានៅក្មេងវាអត់ទាន់ចេះគិតវាឆ្ងាយចាំខ្ញុំទៅនិយាយមួយសេះធំឲ្យគេចិត្តចិត្ត វាជំពាក់គេវាគ្មានលុយសងទេហើយវាក៏បោកគេថាវាជាមេតុងទីនប្រមូលលុយគេមកអស់ដល់ឥឡូវលុយសងគេក៏អត់អ្នកដែលបងតុងទីនគេមកទីលុយហើយក៏វារត់បាត់ធ្វើបាត់នឹងឲ្យកើតមីងលុយខ្ញុំតម្រង់ធ្វើការបានមកមិនងាយស្រួលទេណាមកបោកស្រួលស្រួលយ៉ាងម៉េចមីងហាស៊ីថនមកណាខ្ញុំត្រូវការលុយវិញឯងទៅរកវាក៏មិនឃើញដែរ វាមិនមែននៅក្នុងផ្ទះនេះទេវារត់បាត់ទៅហើយហើយឥឡូវនេះអ្នកដែលប្រឈមមុខជាមួយម្ចាស់លុយនេះគឺជាយើងបើស៊ីថនហត់បាត់ណាអញ្ចឹងអ្នកដែលសងលុយជំនួសគឺមីងត្រូវឯងព្រោះមីងជាម៉ាក់បោះស៊ីថនទោះឯងចង់អាកយើងទៀតនេះក៏យើងគ្មានលុយឲ្យឯងដែរលុយដែលវាយកទៅវាគ្មានឲ្យយើងមួយរៀលទេ ហើយត្រូវឲ្យយើងមករងកម្មជំនួសជាមួយម្ចាស់លុយទៀតឯងមើលមើលយើងចំណាស់នេះទៅហើយតែរកលុយឯណាមកសងពួកឯងបាន លុយមិនមែនតិចទេណារាប់ម៉ឺនរាប់ពាន់ចុះលុយញោមមកមីងគិតមកជើខ្ញុំដែរហ៊ានយកលុយទៅចាយវាផ្ដេសផ្ដាស់ទេណាទុកបងតុងទីនដើម្បីយកការប្រាក់បោឲ្យបងស្រីខ្ញុំហើយឥឡូវខ្ញុំបានស្អីនេះហើយស្មានតែខ្ញុំបានលុយនោះមកចាយមួយសែនមែនទេរាល់ថ្ងៃនេះខ្ញុំពិបាកណាស់ទៅហើយដល់តែកូនមកបោកគេអញ្ចឹងទៀតនេះខ្ញុំពិបាកជន់កគ្នា បើខ្ញុំមានលុយមែនក៏មិនសល់ដល់ក្មួយឯងដែរ ច្បាស់ជាម្ចាស់លួយផ្សេងមកចម្រិតយកអស់ហើយមីងមីងធ្វើមិនក៏ដោយណាជួយតាក់ទៅស៊ីថនឲ្យខ្ញុំបន្តិចមកខ្ញុំត្រូវការលុយខ្ញុំវិញណាមីងណាបើតាក់តងបានណាខ្ញុំមិនវេទនាដូចរាល់ថ្ងៃនេះទេក្មួយឯងទៅវិញទៅបើសិនជាវាមកវិញខ្ញុំនឹងប្រាប់ឲ្យដឹង ដំដំដោយអូស័យចាចង់ដល់ឥឡូវឃើញហ៎គេបោកបាត់បាត់ឯងនេះលូខ្លាំងណាស់ស្រីតូចយើងប្រាប់ប្រហែលដងហើយថារឿងតុងទីននឹងកំលែងលុយរកបានផងសំខ្លួនឯងទៅតើឯងមិនស្ដាប់យើងទេឥឡូវឃើញអត់ល្ងងឲ្យគេបោកតបបានមកពីខ្ញុំគិតថាលេងតុងទីនហ្នឹងអាចយកលុយខ្លាំងមកឲ្យបងចងហ្នឹងលុយប្អូនណាយើងមិនដែលចេះចង់បានទេ ឲ្យតែឯងចេះសងខ្លួនឯងទុកទិញផ្ទះទិញដីមិត្តភក្តិយើងប្រហែលអ្នកឯងដែលគេត្រូវបោករឿងទុកទិញហ្នឹងហើយតែអំពើទាំងឯងបកករឿងយើងឈឺក្បាលដល់បានមកផ្ទះម្ដងម្ដងមានតែរឿងឈឺក្បាលស្មានតែមានតែឯងដែលមកផ្ទះឈឺក្បាលយើងនៅនេះនៅផ្ទះ24ម៉ោងធុញយើងឯងទៀតរឿងផ្ទះផងរឿងហូបស៊ីចុកផងរឿងកូនឯងផង ឥឡូវមកស្ដាប់ឮរឿងគេបោកលុយទៀតតាម៉ាក់ម៉ាក់នេះអាយុខ្លីមិនខានទេព្រឹងនេះបបងថ្លែងដឹងច្បាស់ជាខ្វះគេមិនខានទេគ្រាន់តែរឿងលុយក៏ឲ្យគេពិបាកដែរស្អីគេមួយម៉ាត់ណាប្តីឯងឯងខ្លាចប្តីដល់ថ្នាក់នេះផងមិនធំទោះតែធំយ៉ាងណាថ្លៃប៉ុណ្ណាមិនស្មើក្តីសុខ លោបាជំនួយ ខួរក្បាលបង្កើនការចងចាំ Bigger we care បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat Ocean Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានពិសេសក៏ជុលឥឡូវនេះ ហូចូលរង្វាន់ធំជាងគេរង្វាន់បើរក្សាគម្លាតនៅឆ្ងាយពីគ្នា ដើម្បីសុវត្ថិភាពអ្នកនិងមនុស្សជាទីស្រឡាញ់ស្មិតាមិនត្រឹមតែបញ្ឈប់រាប៉ុន្តែថែមទាំងជួយជាបានមូលហេតុដែលបង្កឲ្យរាទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោអេសកូឡាបង្កើតភាពរីករាយនិងឈ្នះរង្វាន់ដ៏អស្ចារ្យស្មានជីវិតរស់រវើង ថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំ ភាពល្អនិងគុណប្រយោជន៍ពីស្រាំងសាឡៃទូទាំងធំយ៉ាងណាថ្លៃប៉ុណ្ណាមិនស្មើក្តីសុខទេរួមសុខទុកគួរព្រឹងនេះបបងថ្លែងដឹងច្បាស់ជាខ្វះគេមិនខានទេគ្រាន់តែរឿងលុយក៏ឲ្យគេពិបាកដែរតែគេមួយម៉ាត់ណាប្តីឯងឯងខ្លាចប្តីដល់ថ្នាក់នេះផងមិនធំ ខ្ញុំមិនបានខ្លាចទេតែខ្ញុំគ្រាន់តែខ្មាស់គេរាល់ថ្ងៃមកក៏ដឹងហើយក្នុងផ្ទះនេះប្រើលុយខ្ញុំនឹងប្តីខ្ញុំសម្រាប់ទិញម្ហូបបងទឹកបងភ្លើងចុះបើសុកសុកគេដឹងថាលុយទាំងម៉ឺនត្រូវគេបោកនេះមកកាត់មើលថាគេមានទឹកចំណារលុយទៀតបើចង់ថាយើងមិនដីស៊ីចាយលុយអត់ប្រយោជន៍ទៅថាទៅបាច់មកធ្វើជាស្ដីឲ្យស្រីតូចទេ ម៉ាក់ម៉ាក់កុំចុចចិត្តយកសេរីខ្ញុំដាក់ក្នុងចិត្តពេកមើលតែខ្ញុំនិយាយគឺខ្ញុំថាឲ្យបងប្អូនទេថាឲ្យបងអូនក៏ដូចថាឲ្យយើងដែរព្រោះអ្នកក្នុងផ្ទះនេះដែលដេកស៊ីលុយឯងនឹងប្តីឯងគឺយើងបានរលុយចូលផ្ទះចង់និយាយស្ដីមើងងាយម៉ែឪអូយម៉ាក់ម៉ាក់កាត់តែឯងរហូតណែថ្ងៃក្រោយមុនធ្វើអីត្រូវសួរយើងសិនយើងបងយើងដើរមុនឯងកុំលួចលាក់លួចលាក់តើមានរឿងធំទៅមកប្រាប់ដូចពេលនេះ ខ្ញុំគិតថាល្មមដល់ពេលដែលខ្ញុំត្រូវចេះគិតខ្លួនឯងហើយហើយក៏ឈប់ពឹងបងធំទៀតដែរហើយរឿងនេះចាត់ទុកថាជាបទពិសោធន៍ចោះលើកក្រោយគ្មានទៀតទេបើចេះគិតណាមិនត្រូវគេបោកដូចពេលនេះទេថាយើងចេះដឹងរឿងផ្ទាល់ខ្លួនឯងក៏បានបើយើងបដាឯងគិតខ្លួនឯងទៀតណាច្បាស់ជាគេបោកទៀតមិនខាននេះតែខ្ញុំធំមែនណាបងហើយរឿងណាដែលខ្ញុំត្រូវគិតខ្លួនឯងបានណាខ្ញុំត្រូវតែគិតមិនបាច់បងមកគិតជំនួសខ្ញុំទេឯងវាធំហើយតែកណ្ដិតឯងនឹងវានៅខ្លីកុំនិយាយដល់ឯងនឹងចេះជាងយើងពេក ដែលយើងឯងប្រាប់យើងយើងមិនបានទៅដូរការគិតឯងទេតែយើងចង់ផ្ដល់ជាយោបល់បើឯងគិតថាយើងជាមនុស្សរំខានចេះដឹងណាក៏គិតទៅយើងឈប់រវល់ហើយមីងគេតែតាមខ្ញុំដល់ផ្ទះគេតែខ្ញុំខ្លាចមែនកូនមីងឯងនេះហៅរឿងខ្ញុំមុន គឺខ្ញុំវាយវាហ្មងហើយកូនយើងមិនមែនជាជនអន្តពលដូចឯងទេឯងហ្នឹងជាអ្នកបកករឿងវាយកូនយើងបែកមុខបែកមាត់យ៉ាងណាយើងទៅតែមកបដៅម៉ែឯងទាំងបងប្អូនឯងចេញដែរបើបដៅឯងឯងនឹងបានចិត្តប្រហែលជាម្ដាយឯងគ្មានលទ្ធភាពមើលកូនហ្នឹងទៅកុំរីដល់ដល់ម៉ាក់ខ្ញុំណាបើកូនមីឯងល្អមែនណាមិនសុខសុខខ្ញុំវាយវាឯងមីឯងក៏ដូចគ្នានិយាយត្រឹមខ្ញុំបានហើយកុំប៉ះពាល់ដល់អ្នកផ្ទះខ្ញុំ ឯងប៉ះពាល់កូនយើងមានរឿងអីយើងមិនហ៊ានប៉ះពាល់ម៉ែឯងនិយាយមកដូចជាគិតពីម៉ែឪខ្លាំងណាស់ចឹងតែជាក់ស្ដែងដើររករឿងអ្នកដតីអាក្មេងមានបញ្ហាមានរឿងអីណាបើនេះឯងតកោរឿងអីទៀតហ្នឹងម៉ែនេះនិយាយបែបនេះប្រហែលជាឯងដើរបករឿងច្រើនហើយបងអញមកក៏ល្អខ្ញុំនឹងបាននិយាយចំចំច្បាស់ច្បាស់ នៅពេលនេះតែម្ដងបងខ្ញុំតែធ្វើអីមីងមកមិនឯមីងវាវាយកូនខ្ញុំខ្ញុំក៏មិននៅស្ងៀមដែរខ្ញុំនឹងប្តឹងវាដាក់គុកឲ្យក្មេងឆ្លើយដូចវានេះចេះដឹងកំហុសខ្លះណាមីងក្មេងក្មេងតែអញ្ចឹងឯងពួកគេនៅក្មេងមិនទាន់ដឹងអីទេមីងកុំទាន់អាចដឹងលីអីយើងសម្រួលគ្នាទៅឲ្យខ្ញុំដោះស្រាយធម្មតាមិនបើវាវាយកូនខ្ញុំបាញ់មកបាញ់មាត់ហើយនឹងសម្ដីខ្លាំងដាក់ខ្ញុំទៀតខ្ញុំមិនត្រជាក់ទេ នេះនេះឯងបកករឿងទៀតទេណាអពៅយើងឯងទៅរៀនពេលតាវាយគ្នាតែចេះមានគូក្បាត់កាន់ខ្លះផងអបដឹងរឿងកុំចេះតែនិយាយមិនកំហុសខ្ញុំទេមកពីកូនគាត់រហរឿងខ្ញុំមុនគាត់ធ្វើទៅដើម្បីការពារខ្លួនដែរកុំមកចោតកូនយើងណាកូនយើងមិនដែលធ្វើខ្លួនបាត់សារដូចយ៉ាងឯងទេ ឯងទេជាមេបករឿងទៅវាយទាត់ធាក់វាប៉ុណ្ណឹងហើយនៅតែមិនទទួលស្គាល់ខ្លួនខុសទៀតអ៎វិញនៅជាមួយវាកពេលក៏មិនឯងបើខ្ញុំអត់វាយក៏អ្នកផ្សេងវាយដែរវាឆ្លើយដូចដាក់គេគ្រប់គ្នាបើខ្ញុំមិនវាយវាដងងាប់វាល្អពេកហើយយើងកាន់តែខឹងខ្លាំងឡើងរាល់ថ្ងៃហ្នឹងបើឯងមិនបកករឿងចូលផ្ទះឯងស៊ីបាយមិន អ្នកស្គាល់ច្បាស់ណាស់មិនមានរៀបរាប់យល់អើយបងកាន់ជើងគេជាងកាន់ជើងខ្ញុំហ៎យើងមិនបានកាន់ជើងអ្នកណាទាំងអស់តែយើងមើលតាមភាពជាក់ស្ដែងបានទេអូននិយាយមកអពើតាមព្រោះទៅណាមីងឲ្យខ្ញុំសុំទោសជំនួសបងអូនខ្ញុំផងហើយថ្លៃខូចខាតតែប្រហែលចាប់ខ្ញុំនិយាយចេញបញ្ចប់វាត្រឹមនឹងទៅក្មួយឯងសាក់គេឲ្យវាយក្មួយឯងហើយក្មួយឯងនិយាយអញ្ចឹងមើលតើក្មួយឯងមានអារម្មណ៍មិនដែរ ខ្ញុំមិនមែនក្រចង់បានលុយអ្នកណាទេតែខ្ញុំចង់ឲ្យអ្នកទាំងពីរមើលប្អូនឲ្យល្អផងកុំដើរបង្ករឿងធ្វើឲ្យអ្នកដតីពិបាកខ្ញុំសុំតោះមិញម្ដងទៀតណាមិញខ្ញុំនឹងបណ្ដាប្អូនឲ្យបានល្អជាងនេះអញឃើញមោទនភាពល្អបងឯងឲ្យបងមកសុភ័ណ្ឌអ្នកដតីដោយសារតែរឿងឯងជាអ្នកបង្កម្ដងនេះខ្ញុំលើកទោសឲ្យចោះ តែបើមានលើកក្រោយទៀតបងអូនអ្នកទាំងពីរប្រកាសជាបានស៊ីបាយគុកមិនខានទេតោះកូនទៅឆាប់ចូលផ្ទះទៅវាល្អមកឯងហីតែដើរវាយគ្នាឲ្យយើងចេញសុំទោសកណ្ដាលវាបែបនេះមួយថ្ងៃមួយថ្ងៃធ្វើតែរឿងអត់បានការសោះ ចង់ជួយខ្ញុំទេបងឯងខ្លាចខ្មាស់គេហើយចង់ខ្ញុំអត់ខ្លាចខ្មាស់គេទេអូតែត្រូវមកឯងតែកាភ្លៀងនៅមុខមិញហ៎ឯងចេះខ្មាស់គេដែរហ៎បើឯងមកស្ដាងមែនណាមិនឯងធ្វើចរិតដូចក្មេងគ្មានអ្នកណាចេះបដៅអញ្ចឹងទេត្រូវហើយខ្ញុំគ្មានអ្នកបដៅទេតែខ្ញុំមានអ្នកចាំចឹងកំហុសសួរសំលេងរីករាយគូមានលាយឲ្យលឺខ្លាំង ទុកបាយនៅក្នុងផ្ទះគួជាទុកផ្ដល់ភាពកក់ក្ដៅទ្វាបងអួចបិទចិត្តមិនមិនយាយបងបានធូរខ្លះនៅថ្ងៃក្រោយបងហត់ខ្លាំងបាច់ធ្វើឯងឃើញមាន កម្មករដែរតើហើយឲ្យគេធ្វើទៅដោយសាររឿងតូចតាចបងជឿប្រើគេ ធ្វើខ្លួនឯងបានក៏ធ្វើទៅលមុំលមុំបានហើយកុំផឹងពេកណាបងព្រមចាញ់មានតែនាងមាននាងចង់ឈ្នះមានអារម្មណ៍ស្អប់ផ្ទាំងសបាយណាស់ណោះម្នាក់ម្នាក់ឯងធ្វើអីមានគិតដល់យើងអត់ទេផងខ្ញុំធ្វើអីទៀតឯងម៉ាក់ទូតែធំ លោបាជំនួយ ខួរក្បាលបង្កើនការចងចាំ Bigger we care បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat Osarin Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានពិសេសក៏ជុលស្អីលើនេះ ហូចចូលរង្វាន់ធំជាងគេរង្វាន់បើរក្សាកម្រិតនៅឆ្ងាយពីគ្នាដើម្បីសុវត្ថិភាពអ្នកនិងមនុស្សជាទីស្រឡាញ់ស្មិតាមិនត្រឹមតែបញ្ឈប់រាប៉ុន្តែថែមទាំងជួយជាបាលមូលហេតុដែលបង្កឲ្យរាទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោអាយស្កូឡាបង្កើតភាពវិជ្ជានិងឈ្នះរង្វាន់ដ៏អស្ចារ្យស្មានជីវិតរស់រវើង ក៏ប្រអប់សញ្ញាក្លែងឃ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃទោះតែធំយ៉ាងណាថ្លៃប៉ុណ្ណាមិនស្មើក្តីសុខទេរួមសុខទុកគួរសบายណាស់ណោម្នាក់ម្នាក់ឯងធ្វើអីមានគិតដល់យើងអត់ទីតង់ខ្ញុំធ្វើអីទៀតឯងម៉ាក់ ឯងតែកំរាប្អូនទៅអីបើនៅជាមួយប្តីមានក្តីសុខណាស់បើនៅជាមួយបងប្អូនវិញរកតែរឿងវាយគ្នាឯងផ្លៃហើយម៉ាក់ម៉ាក់ជប់កាន់ជើងអពៅទៅបើវាធ្វើខ្លួនល្អត្រឹមត្រូវខ្ញុំក៏មិនវាយវាដែរតែវាវាតែឆ្លោះគ្នាជាមួយគេអ្នកដតីឲ្យវាយគ្នាទៀតទៅខ្ញុំបដៅវាចាញ់ខ្លះម៉ាក់ចង់ឲ្យវាធំឡើងធ្វើជាងកាងមែនឯងជីបងវាបដៅវាតាមស្រួលក៏បាន ចាំបាច់អីប្រើជើងដៃវាជាបងប្អូនបង្កើតឯងមិនមែនសាច់ដតីទេគាត់ស្រឡាញ់ប្តីពេកណាម៉ាក់អញ្ចឹងប្អូនធ្វើអីក៏ខុសដែរម៉ែធ្វើដូចអត់ដឹងកុំមកចេះលុកមាត់អាបើរឿងដែលឯងវាយគេមិនទាន់ដោះស្រាយរួចផងមកចេះដឹងស្អីរឿងយើងតាំងពីយើងធំដល់ប៉ុណ្ណឹងយើងមិនដែលចេះបកករឿងដល់អ្នកផ្ទះហីបានទេអូន ខ្ញុំសុំចិត្តចចោះមានរឿងអីយើងនិយាយគ្នាតាមសម្បូរទៅកុំប្រកែកគ្នាអញ្ចឹងសុទ្ធតែគ្រួសារតែមួយទេអបើបងគិតថាឯងខំរៀនទៅកុំបង្ករឿងទៀតអីខ្ញុំបានបង្ករឿងអីមកឲ្យបងឃើញខ្ញុំរស់ពឹងលុយមួយថ្ងៃពេកទៅគិតខ្ញុំធ្វើម៉េចក៏បានដែរអបើបងមិនបានគិតចឹងទេណែ បងចង់ឲ្យឯងបដូរចរិតរបស់វាចេញហើយគិតពីអនាគតវិញហើយជុំបង្កបញ្ហាទៀតឯងត្រឹមជាបងថ្លៃគ្មានសិទ្ធអីមកបដៅអាពើទេវាកូនយើងយើងចេះបដៅវាឯងឯងថាវាដូចកំពុងសម្ដៅរបស់យើងអញ្ចឹងចង់ថាយើងនេះជាម៉ែគ្មានលទ្ធភាពមើលកូនហ៎ម៉ាក់ខ្ញុំមិនមែនចង់បដៅម៉ាក់ទេតែនេះខ្ញុំមានភាពជាបងបើខ្ញុំនិយាយខុសអី ខ្ញុំសុំទោសមកចោះពាក្យសម្ដីដែលឯងថាឲ្យកូនយើងមុននេះវាហួសហើយมันអាចបដូរនឹងពាក្យសុំទោសរបស់ឯងបានទេយើងត្រឹមតែជាម៉ែក្មេកឯងមិនចង់គោរពគាត់ថាបានឃើញយ៉ាបើដោយសារតែឯងបង្ករឿងអត់ប្រយោជន៍បែបនេះហើយទៅធ្វើឲ្យអ្នកទៀតជួយប្រកែកគ្នាអញ្ចឹងនេះពេលណាមិនឯងចេះគិតណាកុំមកនិយាយដូចកាន់ជើងប្តីណាអ្នកដែលធ្វើឲ្យមានរឿងក្នុងផ្ទះក្តៅក្រហាយគឺប្តីឯងទេ យ៉ាបើនៅទីនេះនត់តែប្តីប្រពន្ធទេមើងងាយឯង ពុងតែខឹងអូនសំតោះណាបើម៉ាក់និយាយទៅធ្វើឲ្យបងខូចអារម្មណ៍បងបានខឹងម៉ាក់ឬអន់ចិត្តទេតែបងខូចចិត្តទៅវិញដែលម៉ាក់ចាប់ទុកបងជាអ្នកក្រៅបែបនេះមកពីម៉ាក់អារម្មណ៍គាត់មិនល្អបងក៏ដឹងដែរថាម៉ាក់ស្រឡាញ់អំពើប៉ុណ្ណាម៉ាក់ស្រឡាញ់អំពើ ចុះបងមិនស្រឡាញ់គេទេបងបដៅប្អូនគាត់ថាបងចេះដឹងទាំងដែលនៅក្នុងទាំងនេះបងជាអ្នកមានសិទ្ធិនិងបដៅបងប្អូនអពៅគេបង្ករឿងធ្វើខុសម្ដងហើយម្ដងទៀតបងនៅតែមិនថាអីគេតែម្ដងនេះ បងមិនអាចទ្រាំមើលគេបង្ករឿងបែបនេះបានទេចុះបើថ្ងៃណាមួយអាបើគេជ្រុលដៃសម្រាប់នោះអូនគិតយ៉ាងម៉េចបងនិយាយដូចជ្រុលពេកឯណាអាបើវាមនុស្សឆេវឆាវរឿងច្រើនមែនយ៉ាងណាក៏វានៅតែជាប្អូនខ្ញុំខ្ញុំដឹងថាវាមានហេតុផលតើវាវាយធ្វើបែបនេះហ៎ ចុះអូនចង់អស់បើប្រើហេតុផលបង្កហ ংস ាបែបនេះបងហត់នឿយហើយនឹងធឿនទ្រាន់ពេលដែលបងឈានជើងចូលផ្ទះម្ដងម្ដងមានតែរឿងអូនប្រាប់អាបើទៅឈប់ឲ្យគេបង្ករឿងទៀតទៅខ្ញុំដឹងថាវាខុសមែនតែបងមិនធ្លាប់មានបងប្អូនបងមិនដឹងហ៎ថាការដែលបងនិយាយស្ដីមើលស្រាប់ប្អូនខ្ញុំបែបនេះ មានអារម្មណ៍ម៉េចក្នុងចិត្តបងបងកាត់អពើអាក្រក់ស្រាប់ហើយចឹងហើយទោះបីវាធ្វើល្អក៏បងនៅតែគិតវាអាក្រក់ដែរអូនគិតអញ្ចឹងមែនទេបើបងគិតថាប្អូនអូនជាមនុស្សអាក្រក់មែនណាមិនមែនបងឲ្យលុយនឹងមើលថែទំនុកបំងគេទេនេះបងមិនស្មានថាអូនមើលងាយទឹកចិត្តបងបែបនេះសោះ ទៅវិញទេដល់មើងងាយបងខ្ញុំបើអូនគិតបែបនេះបងក៏គ្មានអីនិយាយទៀតដែរបងសំទុនដែលបងរូបដៃចេះដឹងរឿងបងប្អូនរបស់អូនបើគិតថាបងជាអ្នកប្រាជ្ញមិនសមចេះដឹងរឿងបងក៏ជប់រវល់ដែរគឺអូនសំតោណា ដល់អូននិយាយទៅក៏ព្រោះតែអូនពិបាកចិត្តខ្លាំងពេកយប់នេះយើងមិនចាំបាច់និយាយគ្នាទេបាននិយាយហានតែគ្នាបែបនេះបងក៏ចង់ឈរជាមួយអូនដែរឆាប់ទៅគេងទៅណាសុំបន្ត មិនបាច់ទៅអង្គុយលេងបណ្ដោយឲ្យវាលងទេម៉ាក់ក៏ដឹងថាវាក្មេងបើឲ្យវាមួយតកាយវាលេងច្រើនចឹងហ្នឹងថ្ងៃក្រោយម៉ាក់ចង់ធ្វើអីក៏ដោយក៏មិនត្រូវទៅកូនខ្ញុំចោលអញ្ចឹងដែរនេះសំណាងដល់ដល់ថ្នាក់ស្លាប់អូនកូនយ៉ាងម៉េចហើយគឺអត់មានអីធូរធ្ងរទេតែបើបណ្ដោយអញ្ចឹងទៀតច្បាស់ជាខ្មុំខាងកុំមិននិយាយដូចយើងជាអ្នកខុសណា ចៅយើងយើងក៏បារម្ភគាត់ស្រឡាញ់ដែរឯងកុំធ្វើដូចជាឯងស្រឡាញ់តែម្នាក់ឯងណាខ្ញុំមិនបានស្រឡាញ់កូនតែម្នាក់ឯងទេតែខ្ញុំមិនយល់ពីម៉ាក់ចេះបដៅក្មេងប៉ិនមេដៃឲ្យទៅមុជទឹកម្នាក់ឯងលងបែបនេះណែបើកូនអស់ហើយខ្ញុំមិនចាំបាច់ខឹងអ្នកណាក៏មិនចង់រឿងចាស់ឡើងដែរអូនក៏សង្ឃឹមថាគ្មានរឿងនេះទៀតដែរ មុននេះគ្រាន់តែលឺភ្លាមចេញមកផ្លែតបានសុំជាប់ម៉ែទេខាត់ទាំងពេលខាត់ទាំងការងារខ្ញុំថាយើងគួរទៅរកអ្នកមើលអូនថែម្នាក់ទៀតទៅបានបានបងក៏គិតអញ្ចឹងដែរបើឲ្យម៉ាក់មើលអូនហើយមើលផ្ទះហងម៉ាក់ប្រកាសជាហត់ដែរនេះពួកឯងចង់ដេញយើងចេញមែនទេគ្រាន់យើងធ្វើឲ្យកូនឯងលងទឹកប៉ុណ្ណឹងឯងចង់ដេញយើងមែនទេ ម៉ាក់និយាយអីហ្នឹងខ្ញុំរកអ្នកមកនៅជាមួយហ្នឹងគឺធ្វើឲ្យម៉ាក់ស្រួលមិនមែនហត់ដូចមុនទេយើងមិនជឿឯងហៅគេមកនៅជាមួយឲ្យគេមកធ្វើការងារផ្ទះឲ្យគេមើលកូនពេលនោះឯងនឹងគិតថាយើងគ្មានប្រយោជន៍ហើយដឹងយើងចេញមែនទេម៉ាក់មិនមែនអញ្ចឹងទេខ្ញុំគ្រាន់តែកាត់បន្ថយការងារម៉ាក់តាឯងនេះហើយជាអ្នកចាក់រកកូនយើងឲ្យដឹងយើងចេញមិនអីទេ យើងទៅក៏បានមុនពួកឯងដេញយើងយើងជាម៉ែលែងមានតម្លៃហើយ ចេះគ្រូចាបណ្ដោយអ្នកដតីឲ្យលុយខ្ញុំចាយគេដាក់ខ្លួនឯងអស់ណាមែនទេឯង សំលេងរីករាយគូមានលាយឲ្យលឺខ្លាំងទុកបាយនៅក្នុងផ្ទះគួជាទុកផ្ដល់ភាពកក់ក្ដៅទ្វាបងអួចបិទចិត្តមិនសុំឲ្យសំលេងចេញក្រៅសុំលេងភាពសោកសៅ មិនសុំឲ្យអ្នកក្រៅស្ដាប់ឮសុំ សុខដូរតិចតួចបើខ្ញុំលួចតើខំច្បាប់អត់ព្រោះតែខ្ញុំនឿយហត់ខ្សត់ក្តីសងពីមនុស្សក្នុងផ្ទះគ្មានអ្នកណាព្រមចាញ់មានតែអ្នកមានអ្នកចង់ឈ្នះមានអារម្មណ៍ស្អប់ផ្ទះហត់នឿយនឹងខ្ញុំលែងចង់នៅ